Hello អ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ channel នេះខ្ញុំចាថ្ងៃនេះខ្ញុំមានបង្អែមមួយមុខទៀតដែរដែលមានឈ្មោះថាបង្អែមល្ពៅបែបថៃហើយបង្អែមល្ពៅបែបថៃហ្នឹងតើមានគ្រឿងផ្សំបែបណារបៀបធ្វើបែបណាតើទៅទស្សនាជាមួយនឹងការធ្វើរបស់នេះខ្ញុំទាំងអស់គ្នា Kiss for you ចាអ្នកទាំងអស់គ្នាសម្រាប់គ្រឿងផ្សំធ្វើបង្អែមល្ពៅបែបថៃហ្នឹងគឺយើងមានដូចជាស្លឹកតើយនេះហើយយើងមានជាមួយនឹងល្ពៅហើយល្ពៅនេះគឺយើងចំហុយវារួចទេណា ហើយមានជាមួយនឹងម្សៅតាណើមានជាមួយនឹងដងខ្ចីនេះហើយជាមួយនឹងស្ករសតង្ហែនអំបិលហើយចុងក្រោយនេះគឺខ្ទិះដូងហើយខ្ទិះដូងនេះគឺយើងមានខ្ទិះដូងដើមហើយនិងខ្ទិះដូងចុងឥឡូវអ្នកទាំងអស់គ្នាយើងត្រូវចិត្តល្ពៅសិនណាដើម្បីយកទៅចំហុយណា ហាន់ទៅបែបហ្នឹងណាដើម្បីយកទៅចំហុយទៅវាឆាប់ឆ្អិនបើយើងដាក់ទាំងមូលដូចមិញហ្នឹងគឺយូរឆ្អិនអញ្ចឹងណាឥឡូវខ្ញុំដាក់ចំហុយខ្ញុំដាក់ក្នុងឆ្នាំងអញ្ចឹងបើសិនជាអ្នកខ្លះគាត់មានឆ្នាំងសម្រាប់ចំហុយគឺគាត់ដាក់អាឆ្នាំងចំហុយហ្នឹងទៅវាស្រួលជាងឆ្នាំងហ្នឹងងាយឆ្អិនណាឥឡូវខ្ញុំសុំខឥឡូវអ្នកទាំងអស់គ្នាអឺល្ពៅរបស់យើងឆ្អិនហើយនេះ អញ្ចឹងប៉ុណ្ណឹងយើងអាចបិទភ្លើងហើយយកចេញបានហើយអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវយើងហាន់ស្លឹកតយនេះល្អិតល្អិតដើម្បីយកទៅក្រឡុកណាយើងលាយវាយកទៅក្រឡុកនោះដើម្បីយកទៅដាក់ជាមួយនឹងម្សៅតាណារបស់យើងណាហើយបើអ្នកអត់មានម៉ាស៊ីនក្រឡុកទេអាចយកទៅបុកនឹងត្បាល់យើងណា យើងហាន់វាបែបអញ្ចឹងមកចាឥឡូវយើងសកត់លពៅយើងណាឲ្យវាម៉ត់សិនណាយើងសកត់ម៉ត់ហើយបានយើងយកទៅលាយជាមួយនឹងម្សៅឥឡូវល្ពៅយើងម៉ត់យើងដាក់ជាមួយនឹងម្សៅដើម្បីទៅ ហើយយើងដាក់ជាមួយនឹងទឹកបន្តិចទៅយើងចាប់ផ្ដើមច្របល់វាច្របល់វាតតែចូលគ្នាអស់ណា ឥឡូវអ្នកទាំងអស់គ្នាយើងរួចហើយណាវាសពហើយហើយមិញខ្ញុំប្រើស្រោមដៃទៅវាពិបាកអញ្ចឹងណាខ្ញុំប្រើដៃវិញតែដៃខ្ញុំរៀងស្អាតហើយអាហ្នឹងវាបានហើយហើយអញ្ចឹងយើងត្រូវច្រវាក់ជាមួយនឹងស្លឹកតយម្ដងយើងយកម្សៅថ្មីណាឥឡូវយើងដាក់លាយម្ដងណាលាយជាមួយនឹងស្លឹកតយយើងណា ទាំងអស់គ្នារួចហ្នឹងណានេះយើងអញ្ចឹងយើងអឺមូលធ្វើនំយើងហ្មងឥឡូវអ្នកទាំងអស់គ្នាយើងចាប់ផ្ដើមលុញម្សៅណាលុញម្សៅធ្វើជារូបរាងលពៅផ្លែលពៅយើងមូលវាអញ្ចឹងមកយើងមូលវាឲ្យមូលអញ្ចឹងបន្ទាប់មកយើងសកត់វាចេះកត់វាតប៉ែតបន្តិចណាហើយយើងយកឈើចាក់ខ្មិញយើងមកសកត់វា កត់វាមកល្មមឃើញស្អាតណានេះបន្ទាប់មកយើងចាក់វាចាហើយតងលពៅនេះអាម្សៅដែលយើងលាយជាមួយទឹកស្លឹកតយណាដាក់ជាតងវាណាដាក់ចិញ្ចឹងអ្នកនរគ្នាចាហើយយើងយកដាក់ទុកមក ទៅអ្នកទាំងអស់គ្នាយើងស្ងោរនំយើងណាស្ងោរម្សៅយើងហ្នឹងហើយវាឆ្អិនណាហើយនៅពេលវាឆ្អិនគឺវាណែតឡើងហើយណែតឡើងគឺវានៃតែឆ្អិនអញ្ចឹងយើងចាប់ស្ងោរឥឡូវអ្នកទាំងអស់គ្នានំយើងឆ្អិនហើយណាវាដាក់ឡើងអញ្ចឹងនេះយើងដួសវាហើយយើងត្រងវាយកមកដាក់ក្នុងទឹកត្រជាណា ឥឡូវអ្នកទាំងអស់គ្នាគឺយើងធ្វើទឹកខ្ទិះវាអញ្ចឹងយើងដាក់អាខ្ទិះចុងនឹងហើយយើងដាក់ជាមួយនឹងស្លឹកតើយរបស់យើងណាឥឡូវខ្ទិះដូងយើងពុះហើយណាអញ្ចឹងយើងត្រូវដាក់គ្រឿងខៅរបស់យើងណាយើងដាក់ជាមួយនឹងស្ករស្ករយើងដាក់តាមចំណង់ចំណូលចិត្តណាពួកខ្លាចអ្នកខ្លះគាត់ចូលចិត្តផ្អែមអ្នកខ្លះអត់សូវអញ្ចឹងណា បើខ្ញុំដាក់ចំនួនប៉ុណ្ណេះប្រហែលជា50ពី5ពេកហើយយើងដាក់ជាមួយនឹងអំបិលអំបិលយើងដាក់ដើម្បីឲ្យវាមានជាតិផ្អែមមុតណាឥឡូវយើងដាក់ជាមួយសាច់ដូងខ្ចីរបស់យើងណាហើយជាមួយនឹងតង្កែរបស់យើងណាតបមកយើងដាក់ជាមួយនឹងនេះ នំរបស់យើងណាបងគ្នាចុងក្រោយយើងដាក់ជាមួយនឹងខ្ទិះដូងដើមរបស់យើងហើយយើងបិទឲ្យវាពុះម្ដងទៀតអ្នកទាំងអស់គ្នាឥឡូវបង្អែមយើងឆ្អិននេះណាចាំទៅភ្លក់ជាមួយខ្ញុំទាំងអស់គ្នា ណាអ្នកទាំងអស់គ្នាឥឡូវបង្អែមយើងបានចិនរួចរាល់ហើយណាតោះអញ្ចឹងមកភ្លក់ជាមួយខ្ញុំថាចង់ដឹងថាមានរសជាតិបែបណានិយាយទៅម្សៅវាទន់ល្មមហើយរសជាតិផ្អែមល្មមទៀតនិយាយទៅគឺឆ្ងាញ់តែម្ដងណា